មិនបែកទេបានជាស្រីអូនស្រក់ទឹកថ្នាតថ្នាតស្រីរស្មីដូចពេជ្ររៀនមិនភ្លេចចាំរាល់ថ្ងៃស្អាត ទឹកភ្លើងស្នេហារីមសច្ចាថាស្មោះលូខ្សែទឹកភ្នែកអើយឈុំស្រក់មកពីទេព្រោះអីលើពេលយើង ឈប់ស្រកភ្លៀងរៀនសូមថ្នម ស្នេហាពីមិនសច្ចាថាស្មោះលោកស្អីទាំងភ្នែកអើយឈប់ស្រក់មកទីទៅព្រោះអីលើអើយយល់ស្នេហ៍ភាំងក្តីឈប់ស្រក់ព្រៀប រៀនសូមថ្នមបិញថ្នមលុកស្អីលើដៃទាំងទ្វេថ្នមលុកស្អីលើដៃទាំងទ្វេថ្នមលុកស្អីលើដៃទាំងទ្វេ